តើតើនគរព្រៃកម្ពុជាយើង បាទអឺតាមពុតទៅខ្ញុំត្រូវលើកឡើងនៅថ្ងៃស្អែកប៉ុន្តែខ្ញុំលើកឡើងត្រួសត្រាសទៅចោះសម្រាប់គោព្រៃកម្ពុជាយើងមកដល់ពេលនេះយើងអាចនិយាយបានថាសម្រាប់គោព្រៃកម្ពុជាយើងគឺកំពុងតែវឹកហាត់ហើយត្រៀមជាមួយប្រឈមមុខជាមួយនឹងក្រុមចំនួន3បាទក្នុងនោះផងដែរកម្ពុជាយើងត្រូវប៉ះជាមួយនឹងម៉ាឡេស៊ីឥណ្ឌូនេស៊ីឡាវហើយជាមួយនឹងវៀតណាមសម្រាប់ក្រុមនៅក្នុងពូលរបស់យើងនេះបាទ អឺកម្ពុជារបស់យើងគឺធ្លាប់មានប្រវត្តិបាទក្នុងការឈ្នះម៉ាឡេមានប្រវត្តិនៅក្នុងការឈ្នះបាទឥណ្ឌូនេស៊ីប៉ុន្តែយើងមិនទាន់មានប្រវត្តិនៅក្នុងការយកឈ្នះទៅលើវៀតណាមនៅឡើយទេខ្ញុំនិយាយនេះរួមទាំងចាប់ពីឆ្នាំ1995 96មកនៅពេលសហព័ន្ធរបស់យើងចាប់ផ្ដើមដំណើរការបាល់ទាត់ត្រឡប់មកវិញបាទហើយបើសិនជាយើងនិយាយការប្រកួត នេះកីឡាករក៏ប្រិយមិត្តបានដឹងហើយថាអ្នកណានឹងទៅខ្លះ បាទយោងតាមបញ្ជីឈ្មោះដែលសហព័ន្ធបានបញ្ចេញមកនោះបាទប្រិមិត្តបានឃើញហើយមានច័ន្ទវឌ្ឍនាការជ្រឹងពូរតបាទកៅសុកសិលាកៅសុកភេងបាទមានកលាករច័ន្ទចាវអីចឹងទៅ បាទមានដូចជាបាទលឹមពិសុទ្ធអីចឹងទៅបច្ចុប្បន្ននេះយើងឃើញថាសម្រាប់លឹមពិសុទ្ធនេះគឺកំពុងតែធ្វើបានល្អមែនតែនបាទសម្រាប់ជម្រើសជាតិកម្ពុជាការពីលេងអ៊ុយបាទហើយថ្ងៃនេះសម្រាប់ការប្រកួតនៅក្នុងថ្ងៃស្អែកនេះក៏មានលឹមពិសុទ្ធដែរ បាទគាត់បច្ចុប្បន្នគាត់លេងនៅភ្នំពេញក្រោនបាទបើសិនជាយើងនិយាយអំពីប្រវត្តិបច្ចុប្បន្ននេះយើងអាចនិយាយបានថាកម្ពុជាយើងមិនទាន់អាចទៅរួចជាមួយនឹងឥណ្ឌូនេស៊ីម៉ាឡេស៊ីក៏ដូចជាវៀតណាមបាទប៉ុន្តែក្នុងពូលនេះយើងអាចនឹងមានប្រសិទ្ធភាពខ្លះជាមួយនឹងឡាវបាទបើសិនជាយើងនិយាយអំពី ការប្រកួត របស់កម្ពុជាយើងជាមួយនឹងក្រុមទាំងអស់នេះបាទមានតែឡាវមួយទេដែលយើងមានប្រសិទ្ធភាព ក្រៅពីនោះគឺយើងអត់អាចទៅរួចទេការប្រកួតនៅក្នុងរដូវកាល2018យើងឃើញថាការប្រកួតផ្ដាច់ព្រាត់រវាងម៉ាឡេស៊ីហើយនិងវៀតណាមដែលម៉ាឡេបាទបែវៀតណាមបានយកឈ្នះទៅលើម៉ាឡេស៊ីក្នុងលទ្ធផល3ទៅ2ធ្វើឲ្យវៀតណាមបាទក្រៅក្រងពានបាទ AFC Champion នេះគឺចំនួន2លើក បាទបានម្ដងបាន2លើកហើយ បាទហើយបើសិនជាយើងនិយាយមកដល់ពេលនេះសួរថាតើកម្ពុជារបស់យើងអាចទៅរួចទេ បាទខ្ញុំមិនទាន់អាចនិយាយបានទេប្រិមិត្តមិនទាន់អាចនិយាយបានទេ បាទអ្វីគ្រប់បែបយ៉ាងការប្រកួតជំរឿសជាតិបើសិនតែយើងនិយាយអំពីប្រវត្តិវិញយើងអាចនិយាយបានថាយកឈ្នះតាឡាវមួយបានទេប៉ុន្តែ បាល់ទាត់គឺវាមានភាពប្រែប្រួលយើងមិនដឹងថា តើនៅពេលនេះម៉ាឡេស៊ីបានត្រៀមខ្លួនមកប៉ុណ្ណាឥណ្ឌូនេស៊ីបានត្រៀមខ្លួនមកប៉ុណ្ណាតើកីឡាករខីរបស់គាត់នឹងគឺមានការខ្វះខាតដែរឬទេនៅក្នុងការប្រកួត នៅក្នុងសប្តាហ៍ក្រោយ ហើយសម្រាប់វៀតណាមយើងប្រិមត្តបានឃើញអីវៀតណាមមកដល់ពេលនេះគឺកម្រិតរបស់គេកំពុងតែខ្ពស់ណាស់បច្ចុប្បន្នឈរលេខរៀង99នៅក្នុង FIFA World Ranking គណៈពេលដែលកម្ពុជារបស់យើងបានឡើងមកក្រោតដែរឈរនៅចំណាត់ថ្នាក់លេខ170បាទឡាវ108បាទឥណ្ឌូហើយជាមួយនឹងម៉ាឡេហ្នឹងគឺនៅពីលើយើងខ្លះខ្លះបាទអញ្ចឹងក្នុងពូលនេះ អ្នកដែលត្រូវអ្នកដែលយើងត្រូវគួរឲ្យខ្លាចខ្លាំងបំផុតនោះគឺវៀតណាម អ្វីដែលយើងត្រូវដឹងយើងត្រូវទទួលស្គាល់ខ្លួនឯងកម្រិតរបស់យើងកម្រិតរបស់គេយើងមិនអាចនិយាយបានថាចូលទៅយើងនឹងឈ្នះឬក៏ចូលទៅយើងនឹងតែចាញ់ទេអ្វីគ្រប់បែបយ៉ាង គឺស្ថិតនៅភាពបត់បែននៅលើទីលានគ្រាន់តែយើងបានយើងលើកបែបនេះគឺចង់បញ្ជាក់ជូនទៅការប្រិយមិត្តថាមកដល់ពេលនេះវៀតណាមគេកំពុងស្ថិតនៅកម្រិតមួយដែលខ្ពស់ជាងយើងទៅហើយបាទប្រិយមិត្តគ្រាន់តែរឿងប្រៀបធៀប FIFA World Ranking យើងដឹងហើយ99ជាមួយនឹង170 អញ្ចឹងវាមានន័យថាវាខុសគ្នារហូតដល់71លេខបាទ71លេខអញ្ចឹងវាពិបាកណាស់សម្រាប់កម្ពុជាយើងអ្វីដែលកម្ពុជាដោយប្រិមិត្តលើកឡើងអញ្ចឹងបើសិនជា កម្ពុជាយើងបានត្រឹមតែឈរលេខរៀងទី2ឡើងទៅកាន់វគ្គបន្ទាប់នោះគឺជាភាពល្អប្រសើរមួយហើយរបស់កម្ពុជាយើង ដែលការប្រកួតនេះក្រុមទាំងមាន2ពូលហើយក្នុងមួយពូលគឺយក2ក្រុម ហើយពីរក្រុមនេះឡើងទៅពាក់កណ្ដាលផ្ដាច់ព្រាត់រកក្រុមផ្ដាច់ព្រាត់តែម្ដងអត់មានការប្រកួតជំរុះអីវែងឆ្ងាយទេប្រិមិត្តអត់មានការជំរុះអីវែងឆ្ងាយទេតែពិតពៀននេះត្រូវប្រព្រឹត្តទៅនៅក្នុងឆ្នាំ2020ប៉ុន្តែដោយសារតែមានបញ្ហា COVID-19 ត្រូវបានលើកឡើងមកក្នុងឆ្នាំនេះបាទអញ្ចឹងបើសិនជាយើងនិយាយឲ្យអស់សេចក្តីបាទកម្ពុជារបស់យើងគឺពិបាកបន្តិចជាងនៅក្នុងពូលនេះដោយយើងមានលទ្ធភាពត្រឹមឡាវ វាអាចនឹងមានលទ្ធភាពខ្លះជាមួយនឹងម៉ាឡេស៊ីប៉ុន្តែឥណ្ឌូនេស៊ីប្រហែលជាតឹងដែរបាទអញ្ចឹងយើងរងចាំអ៊ុតមើលសិនពេលខ្លះបាល់ទាត់ក៏វារំពឹងទៅលើភាពហេងសយដែរបាទមិនប្រកាសថាយើងពិតជាសយទេហើយមិនប្រកាសថាយើងពិតជាហេងដែរប៉ុន្តែនៅក្នុងពូលនេះដែលអ្វីដែលខ្ញុំមើលឃើញទៅគឺយើងពិបាកតតាំងតិចជាមួយនឹងអ្នកចិត្តខាងរបស់យើងគឺប្រទេសវៀតណាមផ្ទាល់តែម្ដងអញ្ចឹងរងចាំអ៊ុតទាំងអស់គ្នាប្រិមិត្តថាតើទៅជាយ៉ាងណា បាទបើសិនជាការប្រកួតដំបូងយើងធ្វើបានល្អនោះគឺជាបច្ច័យមួយដ៏ល្អមែនទែនសម្រាប់កម្ពុជាយើង បាទព្រោះថាក្នុងចំណោមពូលបាទក្នុងចំណោមប្រទេសទាំងអស់គឺយើងមានអត្តភាព គឺលើឡាវមួយហ្នឹងបាទមិនមែនថាមើងងាយគាត់ទេប៉ុន្តែបើសិនជាយើងប្រៀបធៀបមកដល់បច្ចុប្បន្នគឺយើងពិតជាមានកម្រិតលើគាត់មែនបាទសម្រាប់ឡាវហើយជាមួយនឹងកម្ពុជាយើងបាទប៉ុន្តែបើយើងប្រៀបធៀបជាមួយឥណ្ឌូម៉ាឡេហើយជាមួយវៀតណាមយើងនៅក្រោមគេវិញ អញ្ចឹងបើសិនជាក្នុងករណីនេះយើងអាចយកឈ្នះលើម៉ាឡេបាននៅក្នុងការប្រកួតទី1វាជាបច្ច័យល្អមួយសម្រាប់យើងដែលយើងអាចមានលទ្ធភាពនឹងក្នុងការយកឈ្នះឡាវទៀតយើងមានភាពល្អប្រសើរច្រើនបាទអញ្ចឹងជួបគ្នានៅថ្ងៃស្អែកបាទតកតងនឹងព័ត៌មានលម្អិតបាទហើយមកដល់ពេលនេះយើងអត់ទាន់មានព័ត៌មានលម្អិតទេតកតងជាមួយនឹង line up ក្នុងថ្ងៃស្អែកគ្រាន់ថាកម្ពុជារបស់យើងបានធ្វើតេស្ត COVID-19 ហើយអវិជ្ជមានទាំងអស់គ្នាហើយក៏បានចូលរួមវឹកហាត់ដោយមានលោកកេសុកេហុងដា ស្ថិតនៅក្នុងទីលានបង្វឹកទៅកាន់កីឡាករគោព្រៃកម្ពុជាយើងតែម្ដងបាទអញ្ចឹងក៏ជូនពរពីចម្ងាយទៅកាន់គោព្រៃកម្ពុជារបស់យើង ធ្វើម៉េចឲ្យបានល្អបំផុតសាងប្រវត្តិសាស្ត្រថ្មីសម្រាប់បាល់ទាត់របស់ជំនឿជាតិកម្ពុជារបស់យើងបាទបាទជូនទៅកាន់ប្រិមត្តប៉ុណ្ណឹង